ណារាល់ថ្ងៃចិត្តឆេវឆាវខ្លាំងណាស់ឆាប់ខឹងឆាប់បាត់ ធ្វើយ៉ាងណាទើបឈប់ឆេវឆាវអញ្ចឹងទល់តែឃើញទោសវាណាតួខឹងហ្នឹងវាកើតពីបច្ច័យរបស់វាដល់ផ្ទាល់ហ្នឹងគឺការជួបប្រសពជាមួយនឹងអារម្មណ៍មិនជាទីប្រាថ្នាអឺកាលណាជួបប្រសពនៅអារម្មណ៍មិនជាទីប្រាថ្នាតួតោមនោបដិខៈថ្នាំងថ្នាក់ហ្នឹងវាកើតឡើងជាធម្មតាតែអញ្ចឹង អ្នករៀនធម៌អ្នកមិនរៀនធម៌ឲ្យតែបុថុជនគណៈណាដែលគ្មានសតិកើតឡើងហ្នឹងគឺទោសៈហ្នឹងវាកើតឡើងហើយអាត្មាហ្នឹងក៏វាមានដែរគ្រាន់តែទម្រង់នៃការមើលពីក្រៅវាខុសគ្នាខ្លះឆេវឆាវឆាប់ចឡោត ខ្លះអឺនៅងុំក្នុងចិត្តខ្លះចេញមកតិចតិចខ្លះរហូតដល់ចេញ ពាក្យសម្ដីឬក៏កាយវិការមិនសមរម្យអីចឹងទៅហើយ អឺមានវិធីសាស្ត្រច្រើនណាស់ដែលមាន អ្នកនិយាយច្រើន ប៉ុន្តែវិធីសាស្ត្រដែល ដឹកនាំដោយ ព្រះបរមគ្រូ មានវិធីសាស្ត្រតាមរបៀបអឺយោនិសោមនសិការៈឬក៏តាមវិធីត្រង់គឺសតបដ្ឋានដោយយោនិសោមនសិការៈគឺការគិតពិចារណាច្រើន មានបែបផែនមានខទី1ទី2អីចឹងណាមាន មានជាធម្មតាអញ្ចឹងដូចជាថាយើងត្រូវរៀនមេត្តានិមិត្តតសៈអុកកហោហ្នឹងគឺថាយើងត្រូវរៀនអឺអំពីនិយមន័យនៃពាក្យថាមេត្តានរណាក៏អាចស្ដាប់បានដែរកន្លែងហ្នឹងហើយជាធម្មតាហ្នឹងយើងទម្លាប់ទម្លាប់ថ្មីមួយទៀត គឺទម្លាប់យកមេត្តាភាវនានុយោគោ ទម្លាប់ចម្រើនក្តីស្រឡាញ់ក្តីអនុគ្រោះនឹងរឿយរឿយក្នុងចិត្តពីព្រោះឲ្យយើងថាឆាប់ឆេវខៅឆាប់ខឹងណាទម្លាប់វាទៅជាទម្លាប់របស់យើងហ្នឹងដូចអឺអង់គ្លេសគេថា habit cause habit ទម្លាប់កែទម្លាប់អញ្ចឹងយើងយកទម្លាប់នៃការចម្រើនមេត្តាហ្នឹងមកជំនួសវិញយើងធ្វើរឿងធំមិនបានយើងធ្វើរឿងតូចតូច ចឹងណាដូចថារឿងតិចតួចជាធម្មតាចិត្តដែលអត់មានការអនុគ្រោះអានតិចហ្នឹងក៏អត់មិនបានដែរណាក៏អនុគ្រោះមិនបានដែរអញ្ចឹងបើយើង អនុគ្រោះរឿងធំធំមិនបានយើងរៀនអនុគ្រោះរឿងតូចតូចតិចតិចឬក៏មិនមានពេលខឹងពេលអីហ្នឹងយើងសិក្សាពិចារណាមើលជីវិតសត្វលោកសិតតែមានទុកកង្វល់ហ្នឹងរស់នៅក្នុងសេចក្តីទុកក៏ផ្សព្វផ្សាយនៅចិត្តស្រឡាញ់ចិត្តអាណិតឯធម្មតាទម្លាប់ ទម្លាប់ឲ្យវាទៅ ជាអញ្ចឹងហៅថាមេត្តាភាវនានុយោគោគឺនុយោគោកន្លែងគឺព្យាយាមមេត្តាភាវនាចម្រើន មេត្តាចេញពីក្នុង ទៅមិនមែនទៅសុំមេត្តាពីគេទេគឺថាចម្រើន ពីក្នុងទៅនឹងយើងបង្កើតទម្លាប់ថ្មីទម្លាប់នៃការអនុគ្រោះទម្លាប់នៃការផ្ដល់ក្តី ស្រឡាញ់រាប់អានអញ្ចឹងណា ចឹងមួយផ្លេតវាមិនអាចទេអាហ្នឹងវាយើងទៅជាធ្លាប់ទៅ ជាចរិតយើងហើយទៅហេវឆាវឆាប់ខឹងឆាប់អីចឹងវាទៅជាចរិតទៅហើយជាចរិតហ្នឹងមានន័យថាវាវាទៅជាយើងទៅហើយវាទៅជាផាតនៃខ្លួនរបស់យើងទៅហើយអញ្ចឹងយើងត្រូវអឺ install program ថ្មី install program ថ្មី ដើម្បីឲ្យវាមានទូនាទីប្រឆាំងជាមួយការការក្រេវក្រោតហ្នឹងពួកយើង យើងដូចស្ដាច់នៅ ក្នុងខ្លួននឹងចឹងចិត្តរបស់យើងដូចស្ដាច់នៅក្នុងខ្លួននឹងវាមិនមិនអាចរើម្រាស់បាន ទេបើសិនជាត្រូវអកុសលនឹងកណ្ណាចអស់ហើយមន្ត្រីខាងអកុសលនឹងថ្នាក់ឧបរាជថ្នាក់ស្អីស្អីគេកណ្ណាចអស់ហើយផ្នែកទោសៈផ្នែកបដិខៈថ្នាំងថ្នាក់ ផ្នែកកិលេសហ្នឹងដែលដូចជាតួមន្ត្រីអាក្រក់ហ្នឹងក្តោបក្តាប់អំណាចកងទ័ពអស់ហើយយើងជាស្ដេចក៏មិនអាចទៅរើមរាស់អីរួចដែរអញ្ចឹងវាទល់តែបង្កើតក្រុមមន្ត្រីថ្មីហ្នឹងហើយមន្ត្រីដែលស្មោះត្រង់មន្ត្រីដែលទុកចិត្តបានអញ្ចឹងដូចជាពួកមេត្តាពួកករុណាអីហ្នឹងហ្នឹងបង្កើតឲ្យវាមានកម្លាំងអញ្ចឹងនៅពេលដែលប្រឆាំងជាមួយនឹងមន្ត្រីអាក្រក់មិនមែនស្ដេចទៅធ្វើទេគឺធ្វើយ៉ាងណាឲ្យខាងមន្ត្រីល្អហ្នឹងមានអំណាចដែរបានវាទៅ គម្រាមដល់ផ្នែកមន្ត្រីអាក្រក់នឹងបានព្រោះវាមានកម្លាំងណាមានកម្លាំងហើយបើបើស្ដេចនឹងមិនកែនពលល្អមិនកែនមន្ត្រីល្អមិនមិនបដោះមន្ត្រីល្អទេហើយចេះតែធ្វើយ៉ាងម៉េចកុំឲ្យវានៅ ក្នុងអំណាចមន្ត្រីអាក្រក់នឹងទៀតធ្វើយ៉ាងម៉េចដើម្បីអញបានក្តោបក្តាប់តបកុំឲ្យមន្ត្រីអាក្រក់នឹងក្តោបដាប់តបបានធ្វើមិនបានបើគេក្តោបអស់ហើយអញ្ចឹងវាទល់តែបង្កើតរឿងថ្មី បើកឱកាសបង្កើតមន្ត្រីថ្មីនេះមកគ្រាន់តែឧទាហរណ៍នៅក្នុងនគរកាយនេះលោកមានសភៅព្រឹទ្ធាចារ្យចាពិននោះក៏ធ្លាប់សរសេរដែរនគរកាយនឹងពួកអកុសលចេតសិកដោយបពួកមន្ត្រីអាក្រក់ណាហើយពួកសោបនៈចេតសិកដូចជាបពួកមន្ត្រីល្អហើយចិត្តនឹង ដូចជាទួស្ដាច់អញ្ចឹងបើកាលណាចម្រើន នៅ ធាតល្អច្រើនច្រើននៅក្នុងចិត្តនឹងទៅ ធាតុល្អនឹងឯងវាទៅកំចាត់ភាពសៅមងរបស់ចិត្តនោះហើយវាមិនមែនតែរឿងតោស័កជ្រៅខេវក្រេវក្រោតនឹងមួយទេវារឿងអីអីច្រើនក្នុងក្នុងនឹងទៀតតួកិលេសនឹងវាមានច្រើនណាវាមិនមែនតែរឿងខឹងនឹងមួយដែលជាបញ្ហាទេនោះមានរឿងច្រើននៅក្នុងនឹងដូចគ្នានឹងមន្ត្រីមួយដែលមានអំណាចក្នុងនឹងទៅជាគ្រប់គ្រងស្ដេចបានវាមិនមែនមន្ត្រីម្នាក់ឯងវាទៅមានបកមានពួកវាច្រើនទៀតណាយើងឃើញតែមួយចាប់មិនអស់ហើយអញ្ចឹងក៏ត្រូវ បង្កើត ខាងមន្ត្រីល្អនឹងដែរ នឹងដែលថាមេត្តាភាវនានយោគោនឹងបើនិយាយពីស្ដេចវិញគឺស្ដេចត្រូវយល់ថាតើប្រយោជន៍នៃ មន្ត្រីល្អនឹងយ៉ាងណា ដូចយើង ទីមួយរៀនយកមេត្តានិមិត្តមានន័យថាត្រូវស្គាល់ថាតើមន្ត្រីល្អនឹងមានប្រយោជន៍យ៉ាងណាសម្រាប់ប្រទេសជាតិដូចគ្នានេះដែរថាក្នុងចិត្តយើងនឹងថាធាតល្អដូចសទ្ធាសតិហិរិអតបៈករណាមុទិតាវាមានធាតល្អយ៉ាងម៉េចឃើញទេមានធាតល្អយ៉ាងម៉េចដល់ខឹងគុណតម្លៃរបស់វាយើងទៀងបណ្ដោះ នឹងមិនដោះបណ្ដាលបើកឱកាសឲ្យវាកើតតើកើតច្រើនឡើងច្រើនឡើងធាតល្អនៅក្នុងខ្លួនហ្នឹងវាមិនច្រើនទៅអាតួធាតល្អវាទៅជំរះអាធាតមិនល្អហ្នឹងនៅពេលហ្នឹងយើងមិនបាច់មានមានគំនិតថាទៅប្រឹងម៉េចដើម្បីទៅកំចាត់ទោសៈក្រេវក្រោតហ្នឹងអត់ទេដូចស្ដាច់ហ្នឹងចឹងកាលណាអឺ មានមន្ត្រីល្អយល់ចិត្តច្រើនហើយហើយបពពួកមន្ត្រីអាក្រក់កាន់តែតិចទៅតិចទៅតិចទៅលែងហ៊ានទេទៅមន្ត្រីល្អហ្នឹងវាមានអំណាចជាងទៅហ្នឹងមានគ្នាច្រើនជាងទៅបពពួកមន្ត្រីអាក្រក់ហ្នឹងមិនហ៊ានទេទោះដីនៅមានក៏មិនហ៊ានចេញមុខខ្លាំងដែរ ឃើញទេហើយស្ដេចមានពិបាកណាទៀតមានរឿងអីប្រាប់តែបកមន្ត្រីល្អហ្នឹងទៅណែឯងមើលនរណានរណាស៊ីប្រាក់រាជការនរណាជិះជាន់រិះអីណែឯងចាត់ការតាមច្បាប់ដូចដូចក្នុងរឿងប៉ាវចិនហ្នឹងណាឃើញមានប៉ាវចិនស្អីស្អីបកគលអាជ្ញាសឹកឲ្យប៉ាវចិនទៅធ្វើស្ដេចមិនចាំបាច់ទៅកាត់ទោសខ្លួនឯងដូចយើងអត់ពិបាកទៅកំចាត់អាទោសៈនឹងដោយខ្លួនឯងដោយប្រឹងថាធ្វើម៉េចទៅដើម្បីឲ្យវាបាត់ទោសៈនឹងអីទៅវាអត់ក្នុងនេះអញ្ចឹងឯងប្រឹងមិនក៏វាមិនកើតដែរបើមិនមានមន្ត្រីល្អជួយនោះស្ដេចនឹងមិនអាចទេ អ្នកមើលរឿងភាគដឹងដូចស្ដាច់នៅក្នុងរឿងសាមកុកអញ្ចឹងណាដល់អត់មានមន្ត្រីល្អខ្លាំងមន្ត្រីល្អល្អអត់មាន មានតែមន្ត្រីកំសាកហើយមន្ត្រីខូចកាន់អំណាចទៅស្ដេចនឹងមានអំណាច ណាទៀតអត់ប៉ុណ្ណឹងហៅលើបៃទៅជួបទៅជួបជួបនៅក្នុងប្រគុណអត់ជួបនៅកន្លែងបលាំងប៉ុណ្ណឹងឯងស្ដេចនឹងថាបានជាយើងហៅអ្នកឯងមកកន្លែងហ្នឹងមានតែបង្គន់នេះហើយទៅជាបលាំងរបស់យើងពិតប្រកបព្រោះយើងអាចនិយាយ ពាក្យចេញពីចិត្តឃើញទេដោយសារអត់មានបកមន្ត្រីល្អដែលដែលគួរពឹងពាក់បានគេក្តោបក្តាប់អំណាចអស់លីងហើយណានេះស្មើឧទាហរណ៍ក្នុងចិត្តយើងដូចគ្នាដែរគុំទៅខំបំបត្តិចិត្តខឹងទៅខំបំបត្តិចិត្តក្រោតបំបត្តិចិត្តលោភយកស្អីទៅបំបត្តិបើយើងអត់មានបកមន្ត្រីល្អកុសលធម៌ដើម្បីទៅប្រឆាំងជាមួយ នឹងមន្ត្រីអាក្រក់ហ្នឹងពីព្រោះ ពាក្យថាកុសលឬក៏បុណ្យហ្នឹងគឺជាឈ្មោះនៃ ធម្មជាតិដែលចូលទៅកំចាត់អកុសលនឹងឯងអត្តរបស់កុសលអកុសលវុទ្ធាំងសនៈរសੰងគឺដែលឈ្មោះថាបុណ្យដែលឈ្មោះថាកុសលទាល់តែកំចាត់អកុសលហើយយើងជួនកាលធ្វើបុណ្យយូរយើងថាបុណ្យច្រើនណាប៉ុន្តែឆេវឆាវនៅឆេវឆាវមិនឃើញថយម្ដងផងនឹងអាលោបលន់នៅតែលោបលន់មិនឃើញថយអីហ្នឹងជាថាធ្វើប៉ុនច្រើនបើប៉ុនច្រើនមនុស្សនឹងឡើងសូវឆេវឆាវហើយ មនុស្សនឹងលែងសូវចេះចំណែនគេហើយពាក្យថាបុណ្យចម្រើនក្នុងចិត្តហ្នឹងគឺអកុសលវាថយចុះហ៎ត្រូវមើលចេះកុំមើលពិធីគេធ្វើធំកុំមើលលុយគេចេញច្រើនត្រូវមើលមនុស្សហ្នឹងតើសភាពចិត្តហ្នឹងល្អជាងមុនអត់ចឹងហ៎បើចិត្តហ្នឹងវាអត់ល្អជាងមុនទេគឺមានកុសលណា ចម្រើន ចម្រើនអកុសលរហូតនោះមានណាហើយមួយទៀតគឺអឺ កម្មសបច្ចវេកណាពិចារណាឃើញថាសត្វទាំងឡាយនឹងមានកម្មជារបស់ខ្លួនណាមានកម្មជារបស់ខ្លួនឧទាហរណ៍ថាអ្នកខ្លះហ្នឹងគាត់វាមិនសូវចេះដឹងអីមកធ្វើការឲ្យយើងអីចឹងវាយើងពិចារណាច្រើនមកពីគ្នាវាគ្មានចំណេះគ្មានអីហ្នឹងបាទមកធ្វើខ្ញុំយើងហ្នឹងមកធ្វើអ្នកបម្រើយើង ឬក៏មកធ្វើកម្មករឲ្យយើងហ្នឹងដល់យើងអត់អត់មានអាការពិចារណាអញ្ចឹង ឃើញគ្នាធ្វើមិនត្រូវជេរប្រមាថការទៀនខឹងច្រឡោតអាឡងងអាឡងឹតអាញចេះអាញចុះហើយបើគ្នាឆ្លាតស្មានមកឲ្យយើងប្រើអីប្រើយើងវិញបាត់ហើយឬក៏គេមានការងារផ្ទាល់ខ្លួនគេបាត់ហើយគ្នាវាមានតែប៉ុណ្ណឹងបាទមកធ្វើការឲ្យយើងហ្នឹងយើងអប់រំប្រើដោយមេត្តាធម៌ទៅគេនេះដល់ពិចារណាមកពីគ្នាវាមិនសូវយល់មិនសូវដឹងហ្នឹងហើយបាទគ្នាមកធ្វើការឲ្យយើងគេនេះគិតតែប៉ុណ្ណឹងលែងសូវខឹងបាទគេណាមិនមិនបានលែងសូវខឹងមិនមែនយើងអត់ខឹងទេ គឺដោយសារតួករណាវាចូលទៅឃើញណាតួករណាអាណិតអាណិតឃើញណាអូមកវាគ្នាវិញអញ្ចឹងឃើញថយខឹងបាត់ណាចុះបើតួមានអ្នកចូលទៅយអានេះគ្មានដឹងអញមេអីទេហ្នឹងអានោះតួមានអ្នកចូលទៅមើងងាយអីចឹងទៅហ្នឹងហើយមួយទៀតអឺបដិសង្ខាពហុលីកតាបដិសង្ខាពហុលីកតាពិចារណាច្រើនពិចារណាទាំងហេតុការនឹងពិចារណាថា កិច្ចការងារទាំងឡាយហ្នឹងវាមានហេតុវាមិនមែនឯងឯងកើតអញ្ចឹងទេត្រូវរកមូលហេតុថាម៉េចបានរឿងហ្នឹងវាទៅជាអញ្ចឹងអញ្ចឹងបើមនុស្សពិចារណាច្រើនអញ្ចឹងអាតួពិចារណាហ្នឹងជាមនសិការៈផ្នែកល្អហៅថាយោនិសោមនសិការៈណាក៏វាកាត់បន្ថយអានឹងដែរមិនយើងអ្នកកាត់បន្ថយទៀតថាតួមនសិការៈចិត្តសឹកផ្នែកល្អវាចូលទៅវិចារណាហ្នឹងសពៈពួកមន្ត្រីល្អចូលទៅប្រឆាំងជាមួយមន្ត្រីអាក្រក់គេណាហើយមួយទៀតនោះ គឺសបាយកថានិយាយអីហ្នឹងក៏មិននិយាយអា គំនិតចេញពីគំនិតដែលបៀតបៀនឬដងចាក់ឆ្កឹះឆ្កៀលទេគឺថានិយាយយ៉ាងម៉េចធ្វើឲ្យខ្លួនឯងហ្នឹងក៏រីករាយ អ្នកស្ដាប់ហ្នឹងក៏រីករាយដែររើសរើសរៀនរើសអញ្ចឹងណាអាហ្នឹងវាចេញពីចិត្តករុណាទៅណាវាទៅរងាប់អីរងាប់អាការបៀតបៀនអាការខឹងក្រោតហ្នឹងអញ្ចឹងនឹងជាវិធីដែល អ្នកណាអ្នកណាដែលមិនស្គាល់បរមត្តធម៌តាមសេចក្តីពិតហ្នឹងក៏ស្ដាប់ទៅបើយល់ក៏អាចស្រាក់ស្រន់អន់ថយហើយចម្រើនផ្នែកល្អហ្នឹងបានប៉ុន្តែបើផ្លូវត្រង់ហ្មងគឺសតបដ្ឋានណាសតបដ្ឋានប៉ុន្តែសតបដ្ឋានត្រូវមាន បរមត្តជាបាតណាយើងយល់ថាទោសៈហ្នឹងមានលក្ខណៈម៉េចចិត្តប្រកបដោយទោសៈហ្នឹងមានលក្ខណៈម៉េចវាមានកិច្ចមានផលមានបន្ទាត់ឋានយ៉ាង ណា ទៅខឹងនឹងជាអញឬក៏ជាទោសៈចេតសិកទេ ចាណាឃើញរឿយរឿយតោសង្វេចិត្តតាំងតោសង្ឃចិត្តន្តបជានិតិដឹងច្បាស់ចឹងសតិកើតឡើងចឹងរាល់សតិកើតឡើងទៅកាត់ហើយកាត់ខណៈរបស់អកុសលមិនមែនតែតោសៈមួយទេមិនមែនតែតោសៈមួយទេវាមានវងរបស់វាប៉ុន្តែបើច្បាំងបានតែមេវាមួយវាទៅអស់ហើយអញ្ចឹងហើយបានដូចមានពេលខ្លះព្រះអង្គប្ររពតតោសៈមួយហ្នឹងប៉ុន្តែនៅពេលដែលយល់ច្បាស់ឃើញច្បាស់អំពីទោសរបស់កិលេសហ្នឹងមនុស្សសម្រេចគុណធម៌ដោយអកុសលផ្សេងទៀតទៅដូច ដូចក្រមមន្ត្រីអាក្រក់មានមេខ្លោងមួយចាប់តែមួយបាត់បាក់ស្បាតអស់ចឹងណាដូចគ្នាអញ្ចឹងហ្នឹងហើយផ្លូវត្រង់ដែលមិនមានផ្លូវដតីណាទៀតគឺសតបដ្ឋានហ្នឹងតែមកហើយអឺបន្តទៀតនេះណៃឈ្មោះណៃ NAI កូនណាបានឲ្យជាងសាងសង់ផ្ទះដោយមិនបានទៅរកគ្រូមើលថ្ងៃខែទេហើយពេលចាប់ផ្ដើមធ្វើផ្ទះ ក៏មិនបានរៀបចំសែនក្រុងពាលីសុំម្ចាស់ទឹកដីអ្វីដែរទង្វើបែបនេះមិនជាទីពេញចិត្តរបស់អ្នកភូមិអ្នកមួយចំនួនដែលស្គាល់រាប់អានកូណាឡើយពេលធ្វើផ្ទះរួចហើយពេលពេលធ្វើផ្ទះរួចកូណាចូលនៅតែម្ដងដោយមិនបានរៀបចំ កម្មវិធីឡើងផ្ទះអ្វីឡើយក្នុងផ្ទះកូណាក៏មិនបានដាក់ចំនួនផ្ទះឬរៀនទេវតាអ្វីឡើយកូណានៅបានចិត្ត3ខែហើយ មិនឃើញមានខ្មោចព្រាយបិសាចណា មករំខានឡើយអ្នកដែល កលកូណាមួយចំនួនខ្លាចផ្ទះកូណាព្រោះតែកូណាមិនព្រមរៀបចំសែនព្រេននានាតាមគេប្រាប់ កូណាសូមអរប្រគុណលោកម្ចាស់គ្រូ ដែល បានបើកផ្ងានៅទិដ្ឋិកូណាឲ្យឈប់ជឿមង្គលភ្ញាក់ផ្អើលតតទៀតហើយឈប់ចំណាយលុយផ្ដេសផ្ដាសលើមង្គលភ្ញាក់ផ្អើលទាំងនោះសាធុសាធុសាធុហ្នឹងហើយអញ្ចឹងនៅពេលណាដែលយើងច្បាស់អស់វិជ្ជកិច្ឆាកន្លែងហ្នឹង អត់មានមន្ទិលកន្លែងហ្នឹងគឺសម្រេចចិត្តបានកុសលហ្នឹងដោយអត្ថជេឆេកថាគឺដោយអត្ថស្រួចស្រាវដោយអត្ថសម្រេចចិត្តបានអត់មានភ័យអត់មានបារម្ភអីទេឃើញទេហើយខ្មោចវាធ្វើបានតអ្នកជឿវាគោរពវាទេតែយើងច្បាស់ចឹងគ្មានហ៊ានមកចិត្តខ្លាចតែយើងមកឲ្យនៅក្បែរផងហើយពីណាបកាយជឿវានឹងហើយបើវាចេះតែដាក់អាណាគុំអាណានិគមពីលើដូចតែប្រទេសជាតិ តែយើងខ្សោយគ្មានចំហខ្លួនឯងហើយទាំងផ្នែកទាហានទាំងផ្នែកសេដ្ឋកិច្ចទាំងផ្នែកអីទាំងអស់ហ្នឹងហើយវាមានប្រទេសមហាអំណាចឬក៏ប្រទេស ធំធំដាក់អាណានិគមលើហើយប៉ុន្តែ strong តែខ្លាំងគ្រប់រឿងណាពីណាចង់បានមិនក៏មិនបានដែរណាយើងឈប់អញ្ចឹងមនុស្សដែលកបបីនិយាយពាក្យថាគ្មាន គ្រូអាចារ្យណាបដៅគួរមាន តែមួយគាត់គឺនរណាគេព្រះសម្មាសម្ពុទ្ធញាតិញោមមិនអញ្ចឹង ហ្នឹងហើយយើងអាចរៀនដល់ណាក៏បាន យើងអាចមានវ័យប៉ុណ្ណាក៏បានយើងអាចមានស្អីស្អីទ្រព្យសម្បត្តិប៉ុណ្ណាក៏បានប៉ុន្តែ អ្វីដែលយើង គួរមាន គឺគួរមានជីវិតសាមញ្ញមួយទៅយើងរស់នៅជាសុខបានណាញាតិញោមយល់ទេប្រសិនបើយើងឲ្យវ័យចាស់ហ្នឹងមកមកគៀបយើងឲ្យភាពមាន បានទ្រព្យសម្បត្តិហ្នឹងមកគៀបយើងឈ្មោះគេឈ្មោះរបស់យើងមកគៀបយើងណាយើងហាក់ដូចជាកំពុងតែយកខ្លួនឯងយកទៅដាក់ក្នុង អន្ទាក់មួយយឺក៏ទៅក្នុងទ្រង់មួយដែលมันអាចតាក់ទងជាមួយ មនុស្សដតីទៀតបានចឹងយល់ទេអ្នកខ្លះកាន់តែល្បី ទៅបាក់រស់នៅបណ្ដោយពិបាកប៉ុន្តែមើលទៅគិតថាខ្លួនឯងអស់ចាស់តែអត់ទេតែកាលណាយកភាពល្បីយកភាពអស្ចារ្យយកកិត្តិយសនឹងមកមានមោទនភាពនៅ ពេលនោះហើយគឺជាអ្នក ដែលចូល ទៅក្នុង អន្តៈមួយដែលធ្វើឲ្យខ្លួនឯងនឹងឆ្ងាយអំពីមនុស្សម្នាទូទៅ ញាតិញោមហ្នឹងដូចពាក្យមួយគេនិយាយថា មនុស្សគ្រប់គ្នាចេះតែចង់ឡើងទៅកាន់កន្លែងខ្ពស់ប៉ុន្តែកុំភ្លេចថា កន្លែង កាន់តែខ្ពស់មានអារម្មណ៍ថាកាន់តែត្រជាក់មែនទេហ្នឹងហើយមានន័យថាតើឡើងខ្ពស់បន្តិចទៅឯងកោបន្តិចខ្ពស់បន្តិចឯងកោបន្តិចខ្ពស់បន្តិចឯងកោបន្តិចមិត្តភ័ក្តិសាមញ្ញគេលែងហ៊ានតាក់ទងបាត់អញ្ចឹងឲ្យចំណេះខ្ពស់ចោះតែកុំឲ្យមានអ្នកឲ្យគ្រប់យ៉ាងខ្ពស់ចោះ តែកុំអោយការប្រកាន់អញនឹងខ្ពស់តើបយើងអាចនៅប្រមូលព័ត៌មានគ្រប់បែបយ៉ាង នៅជុំវិញជីវិតយើងបានមែនឬមិនមែនញាតិញោមនឹងចឹងចឹងហើយ បានជាព្រះអង្គឲ្យយើងមានធម៌គោរពនេះគោរពតាមគុណធម៌គោរពតាមស្អីកាលណាភាពគោរពចូលមកមនុស្សនឹងមានសេចក្តីថ្លៃថ្នូរណាស់ញាតិញោមមើលទៅសភាពទន់ភ្លន់ក៏ប៉ុន្តែមិនទន់ជ្រាយទេណា មើលប្រៀបតដែកដឹងហ៎ដែកដែលគេវៃមិនងាយបាក់គឺដែកណាដែលអាចលឹបហើយងើបឡើងវិញបានដែកអីដែកអីតសរសូឡាននេះវៃប៉ាំងលឹបដល់ដីប៉ិនទៅដកទៅបថៅវិញងើបវិញប៉ិនដែកដែលរឹងតែវៃលឹបលឹបហើយបាក់អត់នៅយកលេ ចេះអោនចេះងើប ចេះលើក ចេះដាក់តាម ស្ថានភាពមិនមនុស្សកលិចកលុចទេណាតិចថាឲ្យធ្វើកលិចកលុចចុះមែនទេញាតិញោមចង់ឡើងឲ្យ ខ្ពស់ទៅកាន់ទីកន្លែងណាមួយឧទាហរណ៍លោតវាយបាល់ចុះបើញាតិញោមធ្វើជើងត្រង់ឆ្កឹងលោតបានខ្ពស់ដែរទល់តែបន្ទន់បន្តិចយកកម្លាំងបានលោតបានខ្ពស់ចង់និយាយថាពេលខ្លះយើងអាច មើងម៉ាត់មមតំស្ថានភាពខ្លះការនៅស្ងៀមក៏ជាដំណោះស្រាយដែរសំបីតែនិយាយ គ្នាក៏ដោយ វាមិនចាំបាច់គ្រប់យ៉ាងរាល់ពេលយើងត្រូវជជែកយកឈ្នះនោះទេយល់ទេហ្នឹងហើយកុំឲ្យមានមោទនភាពគេថាអូប្រកែនិយាយអញ្ចឹងលើកណាអញត្រូវតែនិយាយយកឈ្នះមិនមែនអញ្ចឹងទេមិនមែនជាលក្ខណៈមនុស្សឆ្លាតទេ សំបីព្រះសម្មាសម្ពុទ្ធក្នុងការដោះស្រាយបញ្ហាព្រះអង្គមាន4មាន4ចំណុចវិធីឆ្លើយបញ្ហាទី1គេសួរវែងតែកុំឆ្លើយវែងឆ្លើយខ្លីពីព្រោះសំណួរខ្លះគេត្រូវអធិប្បាយយូរយូរយូរយូរចាប់តែចំណុចឆ្លើយតន្តិចចប់សំណួរខ្លះឆ្លើយខ្លីតែត្រូវអធិប្បាយវែងគឺលើកឧទាហរណ៍បញ្ញាយពយលឲ្យបានបូកសរុបពន្យល់សំណួរខ្លះទៀត មិនឆ្លើយក៏ប៉ុន្តែដាក់សំណួរទៅវិញក៏ជាចម្លើយដែរណាឧទាហរណ៍ដូចជាភិក្ខុនៃមួយអង្គលោកប្រព្រឹត្តធម៌នៅក្នុងព្រៃរូបស្អាតភិក្ខុនៃនឹងមានបរោះអ្នកលេងម្នាក់នឹង Mm-hmm. មកនិយាយថាមនាលនាងដ៏ចម្រើនមានភៈដ៏ផូរផង់ហេតុអីវ័យនៅប៉ុណ្ណឹងកំពុងតែពេញសបាយនៅក្នុងកាមគុណនាងមកអង្គុយនឹងដូចជារបៀបកើតទុកអញ្ចឹងណាកើតទុករឿងអីហ៎នាងសួរទៅវិញអត់ឆ្លើយទេ នាងសួរថាតើកើតទុកព្រោះបាត់បង់អីណាបានគេសួរបន្តទៀតថាអញ្ចឹង នាងមិនកើតទុក មានន័យថានាងសបាយចិត្តនឹងធ្វើអញ្ចឹងឬណានាងសបាយចិត្តណាស់ឬនាងសួរទៀតថាតើសបាយចិត្តព្រោះបានអីណាបានគេថាអញ្ចឹងនាងសបាយក៏មិនមែនកើតទុកក៏មិនមែនឬត្រូវហើយចប់សំណួរខ្លះមិនបាច់និយាយច្រើនទេយល់ហ្នឹងហើយការសួរត្រឡប់ក៏ជាការឆ្លើយ មួយទៀតព្រះអង្គថា សំណួរខ្លះមិនចាំបាច់ព្យាករយ៉ាងបានតឡៃឡាម៉ាលោកថាជួនកាលការមិនឆ្លើយតបក៏ជា ចម្លើយដែរអាហ្នឹងគឺថាតាមព្រះអង្គកន្លែងហ្នឹងឯងសំណួរខ្លះវាអត់ចាំបាច់ឆ្លើយវានាំតែកើតបញ្ហាកាន់តែច្រើនសំណួរខ្លះទៀតឧទាហរណ៍ថាគេមានសេចក្តីសង្ស័យមកលើយើងហើយណែបានធ្វើរឿងហ្នឹងអត់ជួនកាលការឆ្លើយតបរបស់យើងគេនឹងចាត់ទុកថាយើងគ្រាន់តែជាការដោះសារប៉ុណ្ណោះទេ បើគេមានចេតនាអាក្រក់លើយើងហើយនោះមែនទេមែនហ្នឹងអាដោយព្រះអង្គជាមួយនាងចិញ្ចាអញ្ចឹងព្រះអង្គមិនបដិសេធថាអត់ថាអីព្រះអង្គថាមនាលប្អូនស្រីមានតែតថាគតហើយនឹងប្អូនស្រីទេដែលដឹងច្បាស់នោះយល់ទេចង់ឆ្លើយថាអត់ពួកគេចោតបាត់ទៅហើយណាអញ្ចឹងវាមានអ្នកណាដែលដឹងច្បាស់វាមានតែព្រះអង្គហើយនឹងប្អូនស្រីឯងនឹងដែលដឹងច្បាស់នោះ ហើយនាងនឹងរំលប់ធ្លុកតទៅទៀតថាម៉េចអើចិត្តបើរឿងហ្នឹងយើងធ្វើពីរនាក់អត់ណាដឹងបកែណាអាហ្នឹងព្រះអង្គប៉ុន្តែមានប្រអិនមានអីជួយបើអាត្មាអីពិបាកមើលឥឡូវព្រះអង្គគ្រូពោធិសត្វតណាបាត់ហ្នឹងហើយឥឡូវឃើញគេកាត់តបរហោះរូបលោកពេញតែមេឃហ្នឹងហើយអញ្ចឹងបានថាវាពិបាកដែរកាលព្រះអង្គព្រះអង្គមានប្រអិនណា ណែឥឡូវលោកមិនដឹងបានពីណាឥឡូវនេះចឹងបានថាចូលដល់អាចំណុចហ្នឹងបានជាសង្គមខ្មែរយើងខ្មែរថាសង្គមខ្មែរយើងដែលបែកបាក់មកដល់រាល់ថ្ងៃហ្នឹងគឺចូលចិត្តតែរឿងចឹងឯងសបាយចិត្តនិយាយតែរឿងអាក្រក់អំពីគ្នានឹងគ្នាទៅវិញទៅមកញាតិញោម បើថ្មនិយាយរឿងហ្នឹងទៅមានញាតិញោមខ្លះក៏មកខ្សឹបទៅកុំនិយាយរឿងខ្មែររឿងចិនរឿងចាមអីកុំប្រកាន់ពេកមើលអាត្មានិយាយនេះមិនមែនប្រកាន់ទេឲ្យយើងដឹងទួលនីតិថាយើងជាស្អីអាត្មាលើកឧទាហរណ៍មួយរឿងពិបាកស្ដាប់បន្តិចប៉ុន្តែបើមិនលើករឿងហ្នឹងញាតិញោមពិបាកយល់មិនបានអាត្មាលើកថាយើង សំខាន់យើងត្រូវដឹងថាយើងជាស្អីនេះមិនបានបានសំខាន់ត្រូវដឹងប៉ុន្តែការដឹង ការសម្គាល់របស់យើងមិនមែនបានន័យថាយើងប្រកាន់ជាតិសាសន៍ឯមែនទេឧទាហរណ៍ញាតិញោមខ្លាយជាប្រពន្ធគេខ្លាយជាប្រពន្ធគេ ដឹងតួនាទីថា ខ្លួនឯងជាប្រពន្ធគេ មានកម្មសិទ្ធិមែនទេមែនទេមែនទេមាន កម្មសិទ្ធិសម្រាប់តែមនុស្សម្នាក់មែនទេមិនខ្ញុំឆ្លើយ មែនទេហ្នឹងអាត្រូវដឹងថា ត្រូវមានភាពស្មោះត្រង់សម្រាប់មនុស្សម្នាក់គឺប្តីមិនចឹងជាតិណាសាសនាក៏ដោយឲ្យតែក្នុងលក្ខណៈនៅជាប្រពន្ធគេហ្នឹងហើយអញ្ចឹងការដឹងខ្លួនយ៉ាងនេះ ថែរក្សាខ្លួនដើម្បី មនុស្សម្នាក់អត់សាធារណៈដល់ប្រុសប្រុសផ្សេងផ្សេងទេគឺសម្រាប់តែស្វាមី សួរថាអញ្ចឹងជាលក្ខណៈប្រកាន់ទេមិនមែនទេជាទួនាទីជាភារកិច្ចដែលត្រូវតែធ្វើប៉ុន្តែក៏មិនមែនបានន័យថា យើងទៅស្អប់មនុស្សដតីប្រុសដតីដែរយើងរាប់អានក្នុងលក្ខណៈមិត្តភ័ក្តិយល់ទេរាប់អាន ក្នុងលក្ខណៈមិត្តភ័ក្តិមកផ្ទះយើងយើងទទួលក្នុងលក្ខណៈមិត្តភ័ក្តិមិនមែនទទួលដោយប្តីយើងទេយល់ យល់ថាម៉េចហ្នឹងហើយស្គាល់យើងខ្លួនយើង ជានរណា យើងត្រូវធ្វើអីយើង មានភារកិច្ចត្រូវធ្វើអីដូចយើងជាខ្មែរយើងត្រូវថែរក្សាអីដូចជាថែរក្សាវប្បធម៌អីមិញហ្នឹងហ្នឹងទូនាទីយើងយើងត្រូវដឹងអញ្ចឹងហ៎មិនអញ្ចឹងយល់យល់ថាម៉េចញញោម ហ្នឹងហើយអញ្ចឹងបានអាត្មាចេះតែនិយាយអ្នកខ្លះតែងតែចង់ឲ្យអាត្មានិយាយពីទឹកដីថាយើងកុំតន់និយាយរឿងទឹកដីនិយាយរឿងមនុស្សសិនយល់ទេគេថាខ្មែរបាត់ដី ចិត្តអស់ហើយអត់ព្រមជួយនិយាយអាត្មាថាដី ខ្មែរមិនដែលបាត់អស់ម្ដុំទេតាំងពីដល់មករហូតមកដល់ពេលនេះដីខ្មែរមិនដែលបាត់អស់ម្ដុំទេ បាត់គឺបាត់ម្ចាស់ប៉ុណ្ណោះទេ យល់ដីណាដែលបាត់ទៅមើលនៅដែលមិនដែលបាត់ទេ អ្វីដែលបាត់គឺបាត់ភាពជាម្ចាស់តែប៉ុណ្ណោះទេអញ្ចឹងបើយើងមិននិយាយបង្កើនសមត្ថភាពម្ចាស់ឲ្យចេះគ្រប់គ្រង របស់ដែលខ្លួនមានទេទោះបីបកគលឲ្យប្រមាណសិបទៀតក៏គង់តែបាត់ដដែលទេយល់យល់ថាម៉េចហ្នឹងហើយ ហើយបើមើលទឹកចិត្តខ្មែរទាំងឡាយណាបើសិនជាអាត្មាគ្រាន់តែនិយាយអំពីខ្មែរមានឈាមជួរខ្មែរត្រូវចេះស្រឡាញ់ខ្មែរប៉ុណ្ណឹងទៅទៅហើយណាខ្លួនឯងជាខ្មែរលែងចង់ដាក់ជា ខ្មែរទៅហើយណាឲ្យរសាររបស់ខ្មែរមិនកើតយល់យល់ថាម៉េចតែយើងមើលមើលរាល់ថ្ងៃចូលឆ្នាំ ខ្មែរក៏មិនសូវគិតនៅស្រុកខ្មែរនោះណាមិនបាច់និយាយស្រុកនេះបុណ្យវិសាខបូជាជាបុណ្យឆ្លង ពុទ្ធសករាជ ក៏មិនសូវមានអ្នកគិតផងនៅនៅពេញឃើញទស្សនភាពកក្រឹកកក្រែងមានអបុនអូអែលមានអបុនសកលបុនស្អីនោះទៅវិញទេហើយសួរតែអាត្មាថាអញ្ចឹងអាត្មាទៅខឹងគេ ថាអត់ទេប៉ុន្តែអាត្មាមើលខួរក្បាលខ្មែរអ្នកកាន់ពុទ្ធសាសនាថាកំពុងតែបាត់ហើយដំបូងមិនមែនបាត់វត្តទេ គឺបាត់មនុស្សយល់ទេបាត់មនុស្ស ហើយក្នុងមនុស្សហ្នឹងក៏មិនមែនបាត់រៀបរាងកាយមុនទៀតបាត់គេហៅថាពលឹងមុនដូចរូបរាងកាយយើងចឹងរូបរាងកាយយើងពេលដែលស្លាប់អ្វីដែលបាត់បង់មុនដែលហៅថាស្លាប់ គឺវិញ្ញាណដោយព្រះអង្គសម្ដែងថា អជិរង្វតយ៉ាងកាយោបថវឹងអតិសេសតិឈុតធោអពេតវិញ្ញាណੰនិរដ្ឋังវកលឹងកៈរੰង កាយនេះមិននៅយូរប៉ុន្មានឡើយតែមានវិញ្ញាណទៅប្រះហើយ ជាកាយគឺគេបោះបង់ចោលក៏คล้ายទៅជាអង្កត់អស់រោគប្រយោជន៍គ្មានយល់ទេហ្នឹងហើយអញ្ចឹងនៅ ពេលដែលបាត់បង់ហ្នឹងបាត់បង់រូបកាយមុនឬក៏បាត់បង់វិញ្ញាណមុនរូបកាយប្រៀបដូចជារបស់របរជុំវិញវិញ្ញាណដូចជាម្ចាស់យ៉ាងណាមិញអ្វីដែលជារបស់ខ្មែរយើងប្រៀបដូចជារាងកាយ មនុស្សដែលជាអ្នកថែរក្សាដូចជាវិញ្ញាណអញ្ចឹងបើវិញ្ញាណនឹងវាបាត់ដែលគេហៅមកពាក្យមួយម៉ាត់ថាប្រលឹងជាតិនឹងវាបាត់ហើយណាជាតិក៏វាគង់តែបាត់បងដែរយល់ម៉ែនសវណ្ណារេណាបានម៉ែនសវណ្ណារេតអ្នកម៉ូតយហាំងអ្នកមាអវន្តិមិធ្លាប់ប៊ូសហ្មងណាសួរ Thank you. បន្ទាប់ពីខ្ញុំកណាបានស្ដាប់នៅព្រះធម៌របស់ព្រះគុណម្ចាស់អស់រយៈអស់រយៈពេលកន្លងមក គឺខ្ញុំកណាមានភាពភ្លឺថ្លាចំពោះព្រះពុទ្ធធោវាទជាងមុនច្រើនណាស់តែម្សិលមិញថ្ងៃម្សិលមិញបន្ទាប់ពីជួបនឹងស្ដាប់ព្រះគុណម្ចាស់ផ្ទាល់បានធ្វើឲ្យកណាមានភាពរង្គៀសក្នុងចិត្តជាខ្លាំង មូលហេតុគឺកូណាបានធ្វើឲ្យខុសនៅទម្លាប់និងអធិស្ស្រ័យរបស់ដេចគុណម្ចាស់ដោយបានប្រកាសឲ្យពុទ្ធបរិស័ទចូលជាបច្ច័យដើម្បីជួយស្ថាបនាប៉ុស្តិ៍វិទ្យុរបស់ដេចគុណម្ចាស់ពេលនោះឃើញថាពុទ្ធបរិស័ទមានសភាពដូចជាមានសទ្ធាជ្រះថ្លាផុសផុលមែនហើយបានបណ្ដាលឲ្យមានភាពរញ៉េរញ៉ៃបាត់បង់នៅកិច្ចគោរពនិងបញ្ចប់នៅប្រធัวទេសនា គណៈនោះគណៈក៏មិនអាចគ្រប់គ្រងនៅសភាពការឲ្យស្រួលប្រសើរឡើងវិញបានដែរពេលដែលគិត ពិចារណារឿងនេះគណាក៏មានសភាពរង្គាសក្នុងចិត្តហើយគិតដដែលដដែលបណ្ដាលឲ្យគេងលែងលក់ចឹងយប់មិញហ្នឹងគេមិនលក់ទេហ៎អឺអឺ អាត្មាចង់បញ្ជាក់ញាតិញោមថារឿងប្រកាសរលុយរកែហ្នឹងមិនជាទម្លាប់របស់អាត្មាទេណាអាត្មាមកនឹងឲ្យដល់គាត់ជ្រះថ្លាលើតែអាត្មាកសាងវិទ្យុផ្សាយពធចឹងទៅមុនទេគាត់ប្រកាសម្ដងទេចប់ហើយមិនតាន់បានយ៉ាងគេគាត់ប្រកាសម្ដងទៀតទៅមនុស្សផ្អើលចូលប៉ុនត្មងទៅណាធ្វើឲ្យគាត់មានការរង្គៀសអឺម សំណួរសួរថាតើខ្ញុំកណាមានកំហុសចំពោះការ ដឹកនាំធ្វើរបៀបនេះដែរឬទេ បើខុសតើមានទោសកម្រិតណា កំហុសកើតមកអំពីចេតនាអាក្រក់ប្រសិនបើវាមិនមានចេតនាអាក្រក់ក្នុងការរំខាន ទេវាអត់មាន ជាកំហុសអីទេពាក្យសាមញ្ញគេនិយាយថា ទោះបីជាវាជាកំហុសតែបើខុសដោយអចេតនាមិនមែនជារឿងគួរស្ដីបន្ទោសឬក៏សើចចំអកទេតែជារឿងគួរឲ្យអាណិតទៅវិញនឹងពាក្យសាមញ្ញណាគេមិនបានគិតទៅដល់អីជ្រៅទេក៏និយាយឲ្យស្ដាប់បានថា បើជាកំហុសដោយអចេតនាឧទាហរណ៍ថាកាន់ច័ន្ទនោះធ្លាក់បែកគ្នាអត់ចង់ទេយល់ទេកំហុសបែបហ្នឹងមិនគួរឲ្យជេរស្ដីបន្ទោសទេយើងអាចគួរប្រាប់ឲ្យប្រយ័ត្នយ៉ាងនេះយ៉ាងនោះដោយចិត្តមេត្តា តែបើខុសហើយខុសទៀតដឹងហើយនៅធ្វើខុសនោះទៅជាកំហុសពិតយល់ទេមានពាក្យមួយទៀតគេនិយាយថាការធ្វើខុសគ្មានអ្វីគួរឲ្យខ្លាចទេ តែគេខ្លាចបំផុតគឺមនុស្សដែលខុសហើយមិនចេះកែយល់ណ៎ណ៎ណាដែលថាមិនចេះខុសស្មានពពុទ្ធនឹងមិនតន់ត្រាស់មកអត់ដែលខុសទៅធ្វើទុក្ករៈ6ឆ្នាំហ្នឹងទុក្ករៈកិរិយា6ឆ្នាំខុសតាហ្នឹង ពេលព្រះអង្គមកសម្ដែងធម្មចក្រកបវត្តនសោព្រះអង្គសម្ដែងអំពីអន្តធោពីអមនេះអន្តធោមានន័យថាធោអមខាងវាជាទីបំផុតសងសងខាង ផ្លូវកដាលរត់អត់ឃើញកាលព្រះអង្គនៅក្នុងវាំងអានឹងអានឹងមួយខាងដល់ព្រះអង្គទៅបួស6ឆ្នាំហ្នឹងមួយខាងទៀតផុតផ្លូវកដាលទាំងអស់ឃើញទេអន្តធោពីស្អីមួយកាមសុខាលិកានយោគការប្រកបខ្លួនឲ្យជាប់ជាពាក់ក្នុងកាម អញ្ចឹងសបាយក្នុងកាមគុណនឹងមុនទៅបួសគឺថាអស្ចារ្យយ៉ាងហើយព្រះអង្គមិនមែនបរិសុទ្ធដូចអាត្មាទេកាលនោះយល់ទេនឹងមានមហេសីហើយក្រិនតាប្រចាំស្រុកតាមតំបន់គេរើសទៅថ្វាយមួយ ស្រុក មួយមួយស្រុកមួយ16000យល់យល់ ប៉ុន្តែលើកមកនឹងមិនមែនសរសើរព្រះអង្គថាអានឹងជាផ្លូវអម អាសបាយភ្លើកភ្លើងពេកហ្នឹងណាផ្លូវអមទេ